លាមក3ពណ៌នេះបញ្ជាក់ថាកូនមានបញ្ហាសុខភាពហើយលាមកក្មេងជួសមកមានច្រើនសន្តាននិងច្រើនពណ៌ហើយពណ៌នីមួយៗក៏អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់គេ ផងដែរលោកស្រីគូឆំណាលីនវិជ្ជបណ្ឌិតឯកទេសរោគកុមារដែលធ្លាប់បម្រើការងារនៅមន្ទីរពេទ្យកុមារអង្គរនិងរៀបរាប់ពីពណ៌របស់លាមកទារកនិងសញ្ញាគួរឲ្យព្រួយបារម្ភលោកស្រីវិជ្ជបណ្ឌិតដែលបច្ចុប្បន្នបម្រើការងារនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសង្ហបុរីរូបនេះបានបញ្ជាក់ថា លាមកក្មេងប្រែប្រួលពីក្មេងម្នាក់ទៅក្មេងម្នាក់ខុសៗគ្នា គឺមានពណ៌លឿងលឿងខ្ចីលឿងចាស់ពណ៌ត្នោតពណ៌បៃតងចាស់ក្រហមសជាដើមហើយប៉ាម៉ាក់អាចសម្គាល់ថា កូនមានបញ្ហាសុខភាពទៅតាមពណ៌និងសន្តានរបស់លាមកបាន1ពណ៌លាមកធម្មតាបញ្ជាក់ថាកូនមានសុខភាពល្អលាមកមានពណ៌លឿងលឿងខ្ចីលឿងចាស់ពណ៌ត្នោតនិងពណ៌បៃតងចាស់លាមកព្រៃ បញ្ជាក់ថាទារកមានសុខភាពល្អធម្មតាប៉ាម៉ាក់មិនចាំបាច់ព្រួយបារម្ភនោះទេ ហើយពណ៌ក៏ខុសគ្នា វាប្រែប្រួលទៅតាមរបបអាហាររបស់កូន2លាមកពណ៌មិនធម្មតាបញ្ជាក់ថាកូនមានបញ្ហាសុខភាពលាមកពណ៌ក្រហមលាមកមានឈាមលាមកពណ៌ខ្មៅហើយស្អុយខុសធម្មតាមានឈាមហូរតាមរដាប់រំលាយអាហារលាមកមានពណ៌សអាចស្ទះទឹកប្រមាត់ឬអត់មានថង់ទឹកប្រមាត់ បើលាមកមានបញ្ហាទាំង3នេះប៉ាម៉ាក់គួរតែប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាមិនទាន់លោកស្រីវិជ្ជបណ្ឌិតក៏បានបញ្ជាក់ទៀតថា ចំនួននៃការជូសរបស់ក្មេងខុសៗគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់តួក្មេងជូសច្រើនដងឬតិចដងខុសធម្មតា តែមិនមែនជាសញ្ញាអ្វី ដែលត្រូវគួរបារម្ភនោះទេមិនចោតជាបញ្ហាឡើយរីឯសញ្ញា ដែលត្រូវបារម្ភខ្លាចកូនរលាកពោះវៀនឬស្ទះពោះវៀន